ភិមេចតារោធម្មាវត្តហន្តោយុវណោសខੰងពលៀងធរកពុទ្ធពោទាំងឡាយ4ប្រការមួយអាយុក៏សូមឲ្យញោមញាតពុទ្ធបរិស័ទសាសនិកជន ប្រុសស្រីសម័យដើមទៀនប្រធានម្ចាស់បុណ្យបាននៃវិជនវសាយិនយូពីវណ្ណៈកសោមបាននៃពណ៌សម្បកាយបរិបោភោផង់សំរុំល្អ៣សុខៈ ក៏សូមឲ្យសុខកាយនិងសុបាយចិត្តឥតមានទុកព្រួយ4ពលៈក៏សូមមាននៅកម្លាំងកាយនិងកម្លាំងសទ្ធាចិត្តឡាវត្តហន្តោធរកពុទ្ធពរទាំងឡាយ4ប្រការនេះក៏ចូលចម្រុងនិងចម្រើនក៏កើតមានទៅដល់អស់លោកអ្នកជា បញ្ញាតិកាម្ចាស់ដើមទៀនប្រធានម្ចាស់ប៉ុនក៏ដូចជាលោកតាលោកយាយស្រីប្រុសទាំងអស់ដែលបានអញ្ជើញមកអំពីទីចិត្តនិងទីឆ្ងាយចំណាយពេលវេលាចាក់តរងមហាសន្និបាត ចូលរួមស្ដាប់បទធរនៅក្នុងឱកាស ពេលវេលាក្នុងឱកាសនេះចឹងក្នុងឱកាសពេលវេលានេះញោមញាតជាពុទ្ធិបរិស័ទមានការ មានទុកតរៈជាទំងន់ដោយមានលោក អ្នកម្ដាយបាន បានឲ្យបែកកាយរំលាយខណ្ឌអំពីលោកនេះទៅកាន់ប្រាក់លោកខាងមុខហើយអាស្រ័យជើញនៅគ្រូអាចារ្យទាំង5រូប ដើម្បីប្រត់ធ្វើនៅកម្មវិធីបនធានបណកិច្ចនេះចាប់សັບក្រកាណាហើយកិច្ចចុងក្រោយនេះបាន រតនីអង្គខ្ញុំគុណអាមាភិតទាំង3ព្រះអង្គដើម្បីសម្ដែង នៃប្រធរទេសនាជាបែបបទបឋមសង្កេយនីមកភាពទាំង3អង្គក៏បានទទួលបរិភងងារជាអ្នកសម្ដែងមុននឹងសម្ដែងក៏សូមសំណាក់ខន្តីអភ័យអតោអំពីញោមគ្រូអាចារ្យជាថ្នាក់ដឹកនាំក៏ដូចជាលោក រដ្ឋអំណាចអញ្ញាធរតន្ត្រីមន្ត្រីរាជការក៏ដូចជាញោមញាតពុទ្ធបរិស័ទអិសរៈសម័យដើមទៀនប្រធានម្ចាស់បុណ្យគ្រប់រូបទាំងអស់ក្រែងជាអង្គខ្ញុំគុណអាត្មាភាពទាំង3ព្រះអង្គនេះមានការលើកយកចាត់ចែងសម្ដែងនៃប្រធរទេសនានិកាអណាហើយក្រែងជាមានការលលកខ្វះខាតបាត់បាតជញ្ជនា ភាសាបាលីសក្តីអត្ថាធិប្បាយស្រាយបំភ្លឺចែកជូនទៅដល់ញោមញាជាពុទ្ធបរិស័ទក្រែកជាមានខុសលុះត្រង់មិនស្អាតនៃសក្តីត្រង់ចំណុចណាមួយក៏សូមញោមញាតពុទ្ធបរិស័ទទាំងអស់មានដធរខន្តីអភ័យអតូលដល់អង្គខ្ញុំគុណាតមកភាពទាំង3ព្រះអង្គជាអ្នកសម្ដែងព្រះអង្គចប់ក៏សូមចម្រើនពរនិងប្រគេនពរ ហើយចឹងមុននឹងសម្ដែងនៃប្រធរទេសនាញោមញាត ជាពុទ្ធបរិស័ទក៏មានការតែងតាំងនៅទូនាទីខណ្ឌិកនាមដើម្បីងាយស្រួលនៅក្នុងការសម្ដែងប្រធរទេសនានៅក្នុងឱកាសពេលវេលានេះហើយចឹងអាត្មាភាពក៏សូមក្រាបថ្វាយបង្គំរតនានៅព្រះអរិយបុគ្គលដែលព្រះអង្គបរិនិព្វានហើយ ដើម្បីខ្ចីនាមព្រះអង្គមកតែងតាំងកណាគុណម្ចាស់ដែលគង់នៅខាងឆ្វេងដៃជាប្រគ្រូចៅអធិការវត្តស្រែអណ្ដងញោម ក៏សូមតែងតាំងខណ្ឌិកៈទូនទីកណាគុណម្ចាស់ឲ្យคล้ายទៅជាព្រះឧបល័យអធិសូមបកណាម្ចាស់ទទួលទៅដោយតណ្ហៃភាពហើយបែបភៈរតិយញោមញាតពុទ្ធបរិស័ទដែលព្រះអង្គម្ចាស់ដែលគង់នៅក្រែខាងស្ដាំដៃនេះញោមញាតក៏តែងបានស្គាល់កិត្តិសាពនាមរបស់កណាគុណម្ចាស់ហើយត្រូវជាប្រគ្រូចៅអធិការវត្តថ្មីដងតុងក៏ត្រូវជាសមុធរ ស្រុកពងអញ្ចឹងក៏សូមតែងតាំងកណ្ណាគុណម្ចាស់ឲ្យคล้ายទៅជាព្រះអនន្តមាន ការសម្ដែងជាប់តាក់ទងទៅលើគម្ពីរទាំង3ទាំង2បទមានសតន3ដកនិងព្រះអភិធម្ម3ដកសូមបករណាគុណម្ចាស់ទទួលទៅដោយតណ្ហិភាពហិច្មាភាពញោមញាតជាពុតបរិស័ទមិនសូវស្គាល់ប្រមាណទេញោមនឹងហើយតែងតាំងដាក់ងារខ្លួនឯង ឲ្យคล้ายទៅជាព្រះអរិយកាសសពមានតួនាទីសាក់សួរទៅលើកម្ពីទាំង3មានវិន័យ3ដកសតន3ដកនិងព្រះអភិធម្ម3ដកហើយចឹងការតែងតាំងមកប៉ុណ្ណេះញោមញាតជាពុទ្ធបរិស័ទយល់ទៅតាមឱកាសនិងពេលវេលាដើម្បីគំទុកឲ្យពេលវេលានេះចេះតែកន្លងផុតទៅព្រោះតអាត្មាភាពនឹងមកតាំងពីម៉ោង3ឯណោះញោមហ្នឹងហើយមិនទឹកមក ដោយកណ្ណាម្ចាស់អឺពីព្រះអង្គនឹងនេះយកមកតាំងពីម៉ោង3ឯណោះហ្នឹងហើយលើលោកថាសំដែងហ្នឹងគឺម៉ោង4ហើយចឹងកុំឲ្យហួសម៉ោងកុំចាំមុនទៅញោមហើយដល់មកចាំទៅមិនដឹងថាលោកម្ចាស់ខាងកើតហ្នឹងឥឡូវរស់ស៊ីនៅវត្តណោះឥឡូវហ្នឹងទៅចាញ់វានឹងមកញោមគេរួចមកកន្លែងទៅហើយហើយនៅតែអាត្មាប្រមាណអង្គហ្នឹងញោមមកចាំគេនោះ ហើយព្រឹកមិញហ្នឹងស្រែដងទៀតអូយរវល់ណាស់ញោមហ្នឹងហើយហើយរវល់ហ្នឹងរវល់បានប្រហែលខែទៀតទេញោមតែគេបិទកោវិញទៅអត់ទៀតឆ្ញាញ់ទៀតដែរញោមប្រហែលអង្គហ្នឹងហួរពីអំបិលក្នុងពីងហ្នឹងទេហ្នឹងហើយនៅហើយមិនម៉ាអីបើគេបិទកោវិតមួយសាទៀតញោមញោមហ្នឹងធ្វើម៉េចហ្នឹងហើយជួយផងណាញោមហ្នឹងហើយលក់ស្រូវមួយតោនមួយតោនទៅប្រគីនលោកទៅអូ ឥឡូវហ្នឹងជួប គ្នាប្រហែលជាប្រហែលមួយខែជាងទៀតនេះបាត់មុខអស់ហើយញោមហើយដល់ទៅពេល បាត់មុខជួបគ្នាម្ដងម្ដង កាលមកញោមញោមនៅតដែរញោមហ្នឹងហើយហើយ3អង្គហ្នឹងក៏មិនដែរជួបប្រមាណដែរនិយាយរួមទៅកណ្ណាមចាស់ខាងលិចនោះអាត្មាមិនដែរបានជួបអីប្រមាណទេញោមតាំងពីកូវីដ2ឆ្នាំជាងមកហើយ ទឹកជួបគេគ្នាថ្ងៃនឹងម្ដងណាញោមហ្នឹងហើយឥឡូវគឺការបញ្ញាដើម្បីឲ្យញោមញាតពុទ្ធបរិស័ទណាមានការដើម្បីសន្តាប់នៃប្រធរទេសនា នៅក្នុងគណៈពេលនេះសូមញោមញាតពុទ្ធបរិស័ទទាំងអស់មានការតាំងចិត្តតាំងអារម្មណ៍ដើម្បីទទួលយក នៃអរសជាតិនៃព្រះធម្មទានទាំងអស់គ្នាអនុមោទនីនមោតស្សៈវគវតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈវគវតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈវគវតោរហតោសម្មាសម្ពុទ្ធស្សៈ ខ្ញុំបកណាក៏សូមក្រាបថ្វាយបង្គំនៅទិសដៅនៅប្រជុំ3នៃបត្រៃរដ្ឋមានព្រះពុទ្ធរតនៈមួយបឋមរតនៈមួយប្រសង្ឃរតនៈមួយដោយសក្តីគោរពនិងដោយសក្តីជ្រះថ្លាក្រាបថ្វាយបង្គំចំពោះព្រះសង្ឃទាំងពីរប្រការមានព្រះអរិយសង្ឃនិងព្រះសមតិសង្ឃដោយសក្តីគោរពនិងដោយសក្តីជ្រះថ្លាក្រាបថ្វាយបង្គំកណ្ដាម្ចាស់ នៅកង អានត្រៃនិងកងហត្ថបាសគ្រប់គ្រប់ព្រះអង្គដោយសក្តីគោរពនិងដោយសក្តីជ្រិតឡាក្រាត់ហើយបង្គំចំពោះព្រឹទ្ធហទាំងពីរប្រការមានប្រញ្ញត្តិធរនិងព្រះណបលោកកតរធរជាធរដល់ពងពុសេសាកក្នុងលោកដោយសក្តីគោរពនិងដោយសក្តីជ្រះថ្លាទីតីតាំងនៅប័ណ្ណដិមាសកាយាសនៈគាថាដោយសង្ខេបសង្ខេបប៉ុណ្ណេះទៅញោមញាតជាពុទ្ធបរិស័ទ តម្រូវទៅតាមឱកាសនិងពេលវេលានៅក្នុងឱកាសនេះខ្ញុំគណាជាកាសពអត់មានការសាកសួរដេញដោលទៅលើកម្ពី មានប្រមាណកម្ពីវិន័យនឹងមានប្រមាណអីប្រមាណទេញោមញាតជាពុទ្ធបរិស័ទអញ្ចឹងសួរតែម្ដង ចង់ឲ្យឧបល័យនឹងសំដែងជាប់តាក់ទងទៅលើវិន័យពាក្យវិន័យវិន័យនឹង ពាភាសាអវ័យស្រ័យជាភាសាខេមរៈខ្មែរយើង មានន័យមានសក្តីនឹង ដូចម្ដេច ហើយបើសិនជាយើងចែកជាប្រធមខណ្ឌមាន ប្រមាណប្រធមខណ្ឌបើសិនជាយើងចែកចេញជាកម្ពីឬចែកចេញជាភាកនោះមានប្រមាណភាកហើយបើសិនជាបំរួញឲ្យខ្លីឲ្យងាយស្រួលទៅតើនៅត្រឹមប្រមាណអញ្ចឹងចូលឲ្យឧបល័យអ្នកសំដែងជាប់តាក់ទងទៅលើបទព្រះវិន័យនេះដើម្បីឲ្យញោមញាតជាពុទ្ធបរិស័ទទាំងអស់ មានការចូលចិត្តស្ដាប់ហងមមើសោមរតនានិមន្តវិសុជនីជាបឋមខ្ញុំព្រះករុណាសូមក្រាបនមស្ការចំពោះប្រជុំ3នៃព្រះរតនត្រ័យដែលមានព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈដោយសេចក្តីគោរពព្រមដោយសេចក្តី ជ្រះថ្លាកោតក្រែងដកក្រៃលែងសពសពការសូមនមស្ការថ្វាយបង្គំចំពោះលោកគ្រូទាំងពីរព្រះអង្គដែលមានព្រះវត្តមានគង់នៅលើ ក្រែធម្មាសនៈដោយសេចក្តីគោរពមួយអន្លើសូមនមស្ការដោយសេចក្តីគោរពរាប់អានចំពោះព្រះនិកថែទាំង4ព្រះអង្គចម្រើនពរចំពោះ ញោមញាតពុទ្ធបរិស័ទទាំងអស់ដែលជា ចាស់ដើមទៀនប្រធានដើមបុណ្យក៏ដូចជា លោកអាចារ្យដែល ជាមគ្គុទេសដឹកនាំក្នុងកម្មវិធីបុណ្យជាបណកិច្ចនីវេលាឱកាសពេលនេះដោយសេចក្តីគោរពរាប់អាន រួមទាំងពុទ្ធបរិស័ទទាំងអស់នៅក្នុងភូមិអង្គទាំងមូល និងពុទ្ធបរិស័ទដែលបានអញ្ជើញមកចូលរួមអបស្ទូបនៅក្នុងកិច្ចកម្មវិធីបុណ្យនាវេលាឱកាសនេះដោយ សេចក្តីគោរពរាប់អានពីខ្ញុំបកណាអាត្មាភាពរោគីចេវន្តរាយាចឧបានាចេពុទ្ធាតអនុភាវេនៈដោយ អានុភាពនៃកិរិយាតាំងបត់នមស្ការដ៏សង្ខេបបែបខ្លីប្រមាណប៉ុណ្ណេះនេះសូមសេចក្តីសុខសេចក្តីចម្រើនសិរីសួស្តីជ័យមង្គលចូលកើតមានដល់អស់លោកញាតិញោមពុទ្ធបរិស័ទរួមទាំងប្រកករណាលោកម្ចាស់គ្រប់ព្រះអង្គចាប់តាំងពីថ្ងៃនេះពេលនេះរហូតតរៀងទៅ អ៊ីតោបរាំងមៈយ៉ាងធម្មទេសនាំងទេសេសាមៈបន្ទាប់អំពីកិច្ចតាំងបត់នមស្ការដល់សង្ខេបបែបផ្លៃប្រមាណប៉ុណ្ណេះនេះ ដល់ពេលវេលាដែលខ្ញុំ បកណាមចាស់ដោះស្រាយនៅកម្ពីព្រះវិន័យឬក៏ សេចក្តីនៃពាក្យថាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសសម្ដែងមកប៉ុន្តែមុននឹងលើកយកនៅព្រះវិន័យនេះយកមកបរិយាយបកស្រាយប្រកេនចំពោះព្រះអរិយកាសសពក៏សូមអាននាមឬក៏ឈ្មោះឧបាសិកាដែល លោកបានធ្វើមរណកាលពីលោកនេះទៅកាន់លោកខាងមុខនោះដល់លោកយាយឧបាសិកាសាន់ម៉ៅក៏ដែលលោកណាបានធ្វើមរណកាលពីលោកនេះទៅកាន់លោកខាងមុខក្នុងបជនមាយុ79បើ79ឃើញថា ការរស់នៅ របស់លោកយាយនឹងដល់នៅអាយុខៃឬក៏ការកំណត់នៅអាយុរបស់សត្វស្ថិតនៅក្នុងពេលបច្ចុប្បន្ននេះវាខុសពីចំនួន ព្រះឬក៏ចំនួនពុទ្ធកាលឬក៏ការពីដើមដ៏យូរលងណាស់មកហើយការពីមុនមកអាយុខៃឬក៏ការកំណត់ អាយុរបស់សពសត្វហ្នឹងគឺគេកំណត់ឬក៏ការកំណត់នៅក្នុងសង្សារវដ្តហ្នឹងសត្វត្រូវរស់បាន អាយុ100ឆ្នាំនឹងហើយក៏ប៉ុន្តែដោយ នៅសត្វខ្លះបានធ្វើបុណ្យកុសលច្រើនទៅបុណ្យកុសលហ្នឹងក៏អាចឧបត្ថម្ភឲ្យសត្វហ្នឹងអាចរស់នៅ លើសពីអាយុ100ឆ្នាំទៀតក៏មានដែរ នេះដោយអំណាចនៃបុណ្យដូចជាលោកយាយវិសាខាបើមានបជន120ព្រះវសាហើយដូចជាពាហលៈថែភិក្ខុជាដើម មានបជនរហូតទៅដល់160ព្រះវសានេះកើតឡើងដោយសារបុណ្យឥឡូវបើយើងកលេចមកមើលបច្ចុប្បន្នយើងនេះវិញ អាយុខៃរបស់សត្តនិកគឺជីវិតរបស់អស់លោកញាតិញោមពុទ្ធបរិស័ទទាំងប្រសង់ទាំងកុហកនឹងគឺអាយុខៃនៅត្រឹមតែ74ធ្លាក់មក73នេះជាអាយុខៃបច្ចុប្បន្នអញ្ចឹងកាលណាដែលលោកយាយលោកតាញាតិញោមពុទ្ធបរិស័ទយើងរស់នៅ ដល់ត្រឹមការកំណត់អាយុខ័យរបស់សត្វហើយស្លាប់ទៅនេះគេហៅថាស្លាប់ដោយសារអស់អាយុព្រោះនេះអាត្មាលើកឡើង ជាខាងដើមប៉ុណ្ណេះមុននឹងចូលដល់ការលើកបរិយាយសេចក្តីអត្តន័យនៃព្រះវិន័យព្រោះព្រោះអាត្មាភាព ណាសុំទេសតែម្ដង គឺចប់មិនចាំបាច់ឲ្យលោកម្ចាស់ព្រះអរិយកាសសពសាកសួរអីទៀតទេព្រោះឥឡូវនេះវាមិនសូវជាសុខភាពនឹងមិនសូវអំណោយអំណោយទានញោមព្រោះប្រហែលថ្ងៃនេះការរវល់សោតមុនបនសោតមុនការនោះវាស្អកកមសាហើយដល់ព្រឹកមិញនេះរវល់បននៅក្នុងវត្ត នឹងហើយលពលបននៅ ក្នុងវត្តចឹងការចាត់ចែងខ្នះខ្នែងអឺការឲ្យពោឲ្យជ័យសេរីសួស្តីការរយៈតៈទទួលញាតញោមហ្នឹងក៏មកព្រឹករហូតដល់ថ្ងៃត្រង់ផងដែរឥឡូវនេះមកសំដែងពធសម្រាប់ប្រគេនជូនបកណាលោកម្ចាស់ក៏ដូចជាលោកយាយលោកតាញាតញោមពុទ្ធបរិស័ទនោះអញ្ចឹង សុខភាពឥឡូវហ្នឹងវាមិនសូវជាអំណោយទានដូច្នេះសូមដែលសម្ដែងដោយ សង្ខេបកាត់បែបខ្លីប្រគិនជូនព្រះអរិយកាសពតែម្ដងកុំឲ្យលោកម្ចាស់ហ្នឹងពិបាកសួរតែពីបីសាព្រោះឥឡូវនេះចូលមកដល់ព្រះកម្ពីឬក៏យើងហៅថាកម្ពីព្រះវិន័យ ពាក្យថាវិន័យគឺប្រែថាជាຂណាតជាបន្ទាត់ឬក៏ជាច្បាប់ សម្រាប់អប់រំទូលមានចំពោះជីវិតសត្វដែលកើតមកនៅក្នុងលោកសន្និវាសនេះ គឺត្រូវតែរស់នៅមានវិន័យកាលណាដែលមានវិន័យហ្នឹងគឺគឺបានសេចក្តីសុខនៅក្នុងសង្គមក្រុមគ្រួសារបានសេចក្តីសុខ នៅក្នុងសង្គមជាតិទាំងមូលហើយវិន័យនេះបើយើងចែកជាកម្ពីមាន5កម្ពីព្រោះដែលមានកម្ពីអតិកម្មបាចិត្តយៈមហាវគ្គចលវគ្គបរិវារៈនឹងហើយបើយើងសរុប3ដកមាន21000ប្រធម្មខណ្ឌដែលបើចែកជាធម្មខណ្ឌណាញាតិញោម ចែកជាធម្មខណ្ឌមាន21000ព្រះធម្មខណ្ឌហើយបើយើងនិយាយទៅនឹង ពាក្យថាវិន័យនេះទៀតសោតដែលលោកប្រែថាជាច្បាប់ សម្រាប់អប់រំសម្រាប់តម្រង់ផ្លូវសពសត្តនិកទាំងអស់ឲ្យដើរនៅក្នុង ផ្លូវល្អផ្លូវសុចរិតនេះពីព្រោះចេះយត្តញោម យើងកលេចមើលនៅក្នុងស្រុកយើង ស្រុកយើងធម្មតាត្រូវមានច្បាប់គឺច្បាប់ដែលដាក់ដោយរាជរដ្ឋាភិបាលហៅថាច្បាប់ធម្មនុញ្ញសម្រាប់ឲ្យញាតិញោមពុទ្ធបរិស័ទដែលជាប្រជានរាជឬក៏ប្រជាពលរដ្ឋនឹងគោរពបដិបត្តិឬក៏ធ្វើតាម ឧបមាថាឥឡូវញាតិញោមពុទ្ធបរិស័ទជិះម៉ូតូអាហ្នឹងគេមានច្បាប់រឿងម៉ូតូហ្នឹងពេលដែលជិះត្រូវមានមួកម៉ូតូហ្នឹងត្រូវមានកញ្ចក់នឹងត្រូវមានផ្លាកលេខនឹងហើយត្រូវណាមាន ទៅ មកកាផ្លេផោះម៉ូតូនឹងទៅ កាលណាបើសិនជាយើង ល្មើសច្បាប់នឹងនឹងអាចនឹងមានការខាតបង់អីដល់យើង នឹងដោយប្រការៈណាមួយហើយជួនកាលទៅគេចាប់បានត្រូវនឹងទៀមទាលុយកថាវិការរហូតដល់អ្នកខ្លះហ្នឹងតឹងរឹងរស់ឬក៏ការតិចេះទុយជាមួយនឹងច្បាប់ណាគេលើកម៉ូតូនឹងយកទៅវឹងអញ្ចឹងទៅ ហើយបើជាជីខ្លានឹងត្រូវអីញាតិញោមដាក់ខ្សែក្រវ៉ាត់អីអញ្ចឹងទៅឲ្យ ត្រឹមត្រូវមានច្បាប់បើកបរអីឲ្យ ត្រឹមត្រូវនឹងហើយការណាបើយើងប្រព្រឹត្តឬក៏ធ្វើតាមអញ្ចឹងជីកទៅគឺអត់ចាំបាច់ភ័យខ្លាចទេក៏មិនចាំបាច់ភ័យខ្លាចទេអានេះយើងនិយាយអឺច្បាប់រដ្ឋធម្មនុញ្ញនៅរឿងឡានរឿងម៉ូតូអញ្ចឹងទៅហើយបើយើងនិយាយ ច្បាប់នៅក្នុងពុទ្ធសាសនា ការហាម5ដល់សពសតនិកវិញ ដូចជាប្រសង់ត្រូវណាមានសិលសិក្ខាបទ55ដល់ការរស់នៅនៅជីវិតប្រចាំថ្ងៃហ្នឹងកុំឲ្យសម្លាប់បៀតបៀនធ្វើទុកធ្វើទោសនៅដល់ជីវិតសត្វនេះមួយនឹងការមិនឲ្យនៅលួចនៅទ្រព្យសម្បត្តិរបស់គេនេះ2មិនឲ្យប្រព្រឹត្តខុសនៅក្នុងកាមគុណនេះ3ហើយមិនឲ្យ ណាពុទ្ធផលកុហកនិយាយពាក្យមិនពិតទៅកាន់អ្នកដតីនេះ4ការមិនអោយទទួលនៅទឹកសវឹងដែលមានសូរានិងមេរ័យជាដើមនេះ5នឹងរហូតទៅដល់នឹងពាក្យថាវិកាលអីការមិនអោយបរិភោគអាហារពេលល្ងាចមិនអោយរាប់មិនអោយច្រៀងមិនអោយតុបតែងរូបរាងកាយនេះ ដោយការកម្រងគ្រឿងក្រអូបគ្រឿងលាបអីជាដើម ហើយសំបីតែនឹងទទួលកាន់យក នៅមាសនិងប្រាក់ដោយខ្លួនឯងឬក៏ប្រើអ្នកដតីហើយត្រេកអរចំពោះមាសនិងប្រាក់នោះក៏ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ទ្រង់ហាមដែរហ្នឹងហើយនេះបើយើងនិយាយនៅ ចំពោះវិន័យរបស់ព្រះសង្ឃបើយើងនិយាយវិន័យចំពោះកុហកវិញ គ្រួសារគឺត្រូវតែមាន នៅវិន័យឬក៏មានច្បាប់អីត្រឹមត្រូវ នៅក្នុងគ្រួសារមានន័យថាប្តីចេះគោរពសិទ្ធិប្រពន្ធនិងប្រពន្ធចេះគោរពសិទ្ធិប្តីចេះស្ដាប់ហេតុផលគ្នាទៅវិញទៅមកហ្នឹងហើយចេះស្ដាប់ហេតុផលគ្នាទៅវិញទៅមកដោយប្តីហ្នឹងមិនត្រូវប្រព្រឹត្តកន្លងចិត្តប្រពន្ធទេ នឹងឯការលួចលាក់មាន នឹងស្រីញីអីខាងក្រៅឬក៏វាយទះតប់ធ្វើបាបប្រពន្ធគឺអត់ត្រូវធ្វើអញ្ចឹងទេ នេះវិន័យគ្រួសារហើយកាលណាដែលគ្រួសារនឹងមានវិន័យល្អក្នុង សង្គមគ្រួសារនឹងរស់បានសេចក្តីសុខណាស់ណាញោមហ្នឹងហើយសង្គមគ្រួសារនឹងរស់បានសេចក្តីសុខណាស់ដោយ នឹងមានប្តីប្តីមិនប្រព្រឹត្តកន្លងចិត្តមិនធ្វើបាបចិត្តហើយបានប្តីមកប្រកបទៅដោយធម៌អត់ជេរប្រមាថអត់មើងងាយអត់វាយទះតប់ឬក៏ព្យាបាទដេះដៀលតកូលហើយញាតិញោមក៏បានប្តីល្អអញ្ចឹងញាតិញោមសប្បាយហ៎អញញោម សបាយបានប្តីដែលអត់ចេះវាយអត់ចេះជេរប្រមាថញោមសបាយហ៎ហើយញោមសបាយចិត្តណាស់ចាបើសិនជាបានប្តីប្តីនឹងចេញតតចូលតតសបាយហ៎ញោមអត់សបាយទេអញ្ចឹងហើយបានថាគ្រួសារនឹងត្រូវមានវិន័យចេះគោរពគ្នា ទៅវិញទៅមកនឹងប្តីទូបីថាមិនបានវាយក៏ដោយ នឹងត្រឹមតែជេរហ្នឹងក៏អត់សបាយដែរមិនចឹងញោមអូត្រឹមតែជេរហ្នឹងក៏អត់សបាយដែរចេញមកជេរប្រមាថដៀលតកូលអ្នកឯងហ្នឹងតកូលអ្នកឯងយ៉ាងនេះមួយយ៉ាងនោះមួយយ៉ាងទៅណាទៅសបាយចិត្តនោះសបាយចិត្តមិនកើតទេហ្នឹងហើយអញ្ចឹងការមិនសបាយចិត្តហ្នឹងគឺស្មើនឹងទទួល យកនៅពាក្យប្រមាថពាក្យមើងងាយឬក៏អឺការទាត់ធាក់វាយដំធ្វើបាបហ្នឹងទទួលយកមិនបានអញ្ចឹងណាញោមទទួលយកអត់បានទេនេះចឹងហើយបានថាគ្រួសារនឹងមានវិន័យចេះគោរពគ្នា ទៅវិញទៅមកមិន ប្រព្រឹត្តកន្លងចិត្តប្តីធ្វើមិនកន្លងចិត្តភរិយា មុននឹងធ្វើអីមួយចេះពភាសាគ្នា នឹងហើយចេះពភាសាគ្នារកដំណោះស្រាយត្រូវធ្វើយ៉ាងណា ដើម្បីឲ្យគ្រួសារនឹងសំប្រកបទៅនឹងសេចក្តីសុខសេចក្តីចម្រើន ឬក៏ធ្វើអ្វីមួយនឹងឲ្យសំប្រកបដូចថាឲ្យដាក់ដោះនឹងចេះតែគុំចេះតែតកើចេះតែរងចេះតែរឿងយ៉ាងទៅ ចេះពភាសាគ្នានឹងហើយកុំអាងទៅថា នឹងខ្លួនយើង ជាប្តីឬក៏ខ្លួនយើង ជាប្រពន្ធមានដូចថាចំណេះដឹងអីខ្លាំងជាងគេបន្តិចបន្តួចហ្នឹងចង់ធ្វើអីស្រេចតែចិត្តហ្នឹងគឺអត់ត្រូវធ្វើអញ្ចឹងទេញោមទោះបីថាយើងមានចំណេះដឹងធ្វើអ្វីនៅវាបាន ចម្រុងចម្រើន មិនក៏ប៉ុន្តែបើយើងមិនបានពិភាក្សាជាមួយប្តីជាមួយប្រពន្ធក៏ប្តីហ្នឹងមិនសบายចិត្តប្រពន្ធហ្នឹងក៏មិនសบายចិត្ត ហ្នឹងហើយដូចគ្នាអញ្ចឹងអញ្ចឹងហ្នឹងហើយត្រូវពភាសាគ្នាមុននឹងធ្វើ ការងារអ្វីមួយនេះក៏ជាវិន័យក្នុងគ្រួសារផងដែរហ្នឹងហើយហើយនៅក្នុងចំណុចទាំងអស់នេះ ដែល ខ្ញុំបកណាអាត្មាភាពនៅលើកឡើង នៅក្នុងសេចក្តីនៃការប្រៀបធៀបពាក្យថាព្រះវិន័យសម្រាប់ ញាតិញោមពុទ្ធបរិស័ទបានជ្រាបទាំងអស់គ្នាព្រោះបើសិនជាញាតិញោមយើងនេះរស់នៅកាលណាដែលប្រះចាកវិន័យនេះ គឺអត់បានសេចក្តីសុខទេនេះនិយាយលើកឡើងបែបសង្ខេបប្រមាណប៉ុណ្ណេះនេះបើអត់មានព្រះវិន័យទេគឺ ញាតិញោមរស់នៅក្នុងសង្គមគ្រួសារក៏អត់បានសេចក្តីសុខដើរទៅសង្គមនៅខាងក្រៅហ្នឹងក៏អត់បានសេចក្តីសុខដែរដើរទៅខាងក្រៅមានន័យថាម៉េចគឺមានន័យថាញាតិញោមនឹងអាចធ្វើទុកធ្វើទោសបៀតបៀនអីដល់នឹងអ្នកដតីផ្សេងផ្សេងចឹងទៅយើងមើលដូចជាបច្ចុប្បន្ននេះប៉ះចំនៅក្មេងស្ទាវឬក៏ក្មេងហាត់កាវអីចឹងទៅតែអ្នកណាដែល មើលទៅតែរៀងទាស់ផ្នែកបន្តិចនឹងកាប់ឬក៏វាយឬក៏ធ្វើបាបអីចឹងទៅធ្វើបាបដោយបការៈផ្សេងផ្សេងទៅនេះជាហេតុដែលនាំឲ្យកើតទុកទោសដល់ខ្លួនឯងនឹងហើយមួយវិញទៀតនៅការណាដែលខ្វះខាតនៅនឹងរបស់ប្រើប្រាស់នៅក្មេងដែលមិនមានព្រះវិន័យ ដល់ខ្លួនហ្នឹងគឺលួចយករបស់គេអញ្ចឹងទៅដែលលួចរបស់គេហើយកាលណាដែលលួចទៅគេចាប់បានគេវាយគេធ្វើបាបគេຕົកគេទោសនៅធ្វើຕົកធ្វើទោសនៅគេចាប់ចងវាយតតភៈឬក៏ជាប់គុកជាប់ច្បាប់អីជាដើមនឹងឲ្យញុំអានេះរឿងថាកាលណាដែលយើងរស់នៅមិនមានព្រះវិន័យគឺអត់បានសេចក្តីសុខទេ មានតែជួបទុកជួបទោសនឹងច្រើនព្រោះអញ្ចឹង ខ្ញុំកណាតអាភិបបរិយាយសេចក្តីនៃព្រះវិន័យនេះ មានមកប្រមាណប៉ុណ្ណេះនេះសូមនៅប្រកេនចំពោះព្រះអរិយកាសពនៅនិមន្តជ្រាបកណាសូមរតនានិមន្តអនុមោទនីកណាសាធុជ្រាបជ្រាបឯងខ្ញុំ ជ្រាបឯឧបល័យសំដែងហ្នឹងឧបល័យថាបញ្ញោមបានប្តីល្អសបាយចិត្តឯសបាយចិត្តចៅបានប្តីចេតនៈចេតនោសបាយចិត្តឯសបាយចិត្តហើយចៅបានប្រហែលលំចាស់លើក្រេឯសបាយចិត្តឯញោមហើយញោមអូសំដីផ្អែមណាហ្នឹងហើយបានប៉ុណ្ណឹងសបាយចិត្តឯញោមពាក្យចាស់លោកថាមិនញោមសមោច ទៅស្លាប់ក្នុងពីងអំបិលឬក៏ស្លាប់នៅពីងស្ករញោមហ្នឹងអញ្ចឹងផ្អែមណាស់ញោមហ្នឹងហើយអញ្ចឹងញោមស្ដាប់បានថាវិន័យសំខាន់គឺឲ្យលោកសកតសំខាន់វិន័យហ្នឹងបានន័យថាចង់ឲ្យភរិយានឹងឯងចេះយោគយល់ដល់ស្វាមីស្វាមីនឹងឯងចេះយោគយល់ដល់ភរិយា នឹងលោកឲ្យស្ពតថាបុគ្គលទាំងពីរហ្នឹងការមាននៅព្រះវិន័យហ្នឹងលោកទៅលោកសំដែងថាបាននៅសក្តីសុខអញ្ចឹងវិន័យហ្នឹងសំខាន់ណាស់ញោមញាតពុទ្ធបរិស័ទបានន័យថាវិន័យយើងហ្នឹងបើយើង និយាយឲ្យចំឲ្យងាយយល់ងាយសិក្សាងាយរៀនសូត្រគឺថាកើតឡើងទៅលើផ្លូវទាំងឡាយ3ញោម បើសិនជាញោមចេះបិទផ្លូវនឹងបានល្អបានសុខបើញោមចេះបើកផ្លូវនឹងបានល្អបានសុខប៉ុន្តែបើយើងបើកផ្លូវនឹងមិនល្អហើយច្បាស់ជាមិនបានសុខសុខក្តីទុក្ខក្តីវេទនាក្តីខឹងក្តីមួម៉ៅក្តីព្រាត់ប្រាសក្តីបែកបាក់គ្នាក្តីលែងលះគ្នាក្តីវានៅក្នុងអបីហ្នឹង មែនមែនយងស្អីក្នុងអ3ហ្នឹងយងណ៎យងខាងក្រោយស្អី3ហ្នឹងយល់ទេញោមឮតែ3 3មិនដឹង3ស្អីតតមាន3ទាំងអស់គ្នាណ៎ខាងក្រោយក៏មាន3លោកដក្រេហ្នឹងក៏មាន3យោមអាចារ្យនៅមុខហ្នឹងក៏មាន3យាយយាយខ្សឹបគ្នាតែអី3 3ហ្នឹងឯងពិបាកមែនទេខ្ញុំ 3ហ្នឹងយើងសំដៅថាទី1ផ្លូវកាយទី2ផ្លូវវិចារទី3គឺផ្លូវចិត្តណែបើសិនជាកាយយើងនឹងធ្វើល្អកាយយើងចេះគោរពកាយយើងចេះបដិបត្តិកាយយើងនឹងឯងចេះអោនចេះលំទោន បានសុខឬក៏បានទុក្ខញោមសុខឬក៏ទុក្ខសុខចាស់បើសិនជាកាយយើងហ្នឹងទៅចាប់គេទៅលួចគេទៅប្លន់គេតើកាយយើងហ្នឹងទុក្ខឬក៏សុខទុក្ខឃើញទេហ្នឹងទី1ហ្នឹងផ្លូវកាយទី2ផ្លូវវិចារឲ្យឈ្មោះថាផ្លូវសម្ដី បើសិនជាញោមនិយាយល្អសុខឬក៏ទុក្ខសុខចាស់បើយើងនិយាយអាក្រក់ទុក្ខឃើញទេបើសិនពាក្យខ្មែរលោកថាអីចេះរស់នៅចិត្តអ្នកប្រាជ្ញឬក៏យើងរស់នៅចិត្តបណ្ឌិតនាំឲ្យយើងគ្រប់គ្នា បាននៅសក្តីសុខប៉ុន្តែបើសិនជាញោមទាំងអស់ហ្នឹងឯង នៅក្បែរមនុស្សចរុកបានសុខដែរអត់អត់បានទេណែវាអត់បានសុខទេញោមញាតពុទ្ធបរិស័ទអញ្ចឹងបានន័យថាសម្ដីយើងហ្នឹងនិយាយឲ្យស្លាប់គឺស្លាប់និយាយឲ្យគេបែកគ្នាបែកគ្នានោះសួរតប្អូនប្អូននឹងក្រោយគាត់ដឹងហើយប្រព័ន្ធ Facebook ហ៎ស្គាល់មិនពាក្យខ្មែរលោកថាអីចេះស្គាល់គ្នាដំបង ហៅចែលួងលោមបានស្នេហ៍ហៅអូនរៀបការជាប្តីជាប្រពន្ធបានកូនម៉ែវាឪវាផ្អែមមួយផ្អែមហើយចោះបើដល់ទៅពេលតោះគ្នាមិនដឹងចេញពីណាទេញោមដូរអស់លេងហើយម៉ែវាឪវាមិនដឹងទៅណាទេញោមអាអូនអាបងក៏បាត់អស់ទៅណាញោម ពីដើមនឹងគ្រាន់តែដឹងថាអូនអត់ស្រួលអើយបើអូនឯងមិនញ៉ាំបាញ់មិនលេបថ្នាំទេបងស្លាប់ឥឡូវហ្នឹងមែនមែនយំមានណាគេបោកឲ្យទៅចូលន្ទាក់គេត្មងមានឯងយំបំបត្តិអាផ្អែមហ្នឹងទៅ ណាវាចេញតែឆ្លឹកស្ដៅវាចេញតែអំជូរក្រូចអីវិណាមកវិញឯងហើយអាផ្អែមហ្នឹងវាមិនដឹងទៅឯណាមនុស្សយើងបើអត់សុខហ្មងវាអត់ចាំអាពាកដបងហ្នឹងឯងដបងហ្នឹងផ្អែមទឹកដបង អូននេះបងតំណោះមួយផ្លែតហើយដល់ទៅពេលបាន គ្នាជាប្តី ជាប្រពន្ធបានកូនបានចៅទាស់គ្នាទៅមកឯងមកពីណាអើអញមកពីណាស្រេចអញពួកបាត់អាផ្អែមនឹងអស់លីងទៅមកខ្ញុំដល់ពេលប្រពន្ធហ្នឹងទៅទៅក្រៅទៅឯងទៅមកពីណាហុយខ្ញុំមកពីណាស្រេចតែខ្ញុំរឿងខ្ញុំបាត់ដាក់បូនបាត់ដាក់បងនឹងអស់លីញោមមិនដឹងយកទៅចោលលេដាមែនទេញោមញោម ណោសិនសិនប្អូននៅក្រយផ្អែមណាញោមនឹងឆាតឲ្យសតុនត្មងញោមមានណាងទៅចូលសឹបពើគេត្មងចប់ត្មងណែបបាយអញ្ចឹងអញ្ចឹងមនុស្សយើងបើតោះគ្នាមកពីអត់ចាំពាក្យពេចដែលពាក្យចាស់ទូលមានដល់គ្រាដំបងឃើញទេញោមគ្រាដំបងណែតម្រាំតបានគ្នានឹងញោមធម្មតាទេ ញោមញោមសួរតែញោមនៅមុខញោមបុរាណបុរាណអស់នេះមរំបានញោមស្រី នៅមុខនឹងបានជាភរិយានឹងខ្ទេចហើយមុខផ្ទះនោះគ្រាន់តែកង់ជីកទៅជីកមកណាញោមហ្នឹងហើយគ្រាន់តែងូតទឹកកលែងមកទឹកខាងលិចឃើញតបោផ្ទះនឹងក៏សបាយចិត្តដែរញោមដេកលក់មិនបានឃើញតបោផ្ទះមិនបានឃើញនារីនឹងតិចចុកពោះតែហ្មងហុយអញ្ចឹងញោមហើយដល់ទៅពេលឥឡូវហ្នឹងវាដោយសារអីដោយសារតែយើងមិនយកនៅព្រះវិន័យហ្នឹងជាគ្រឹះមូលដ្ឋាន ជាគ្រឿងអប់រំនៅផ្លូវចិត្តឃើញទេញោមហើយកាលណាបើយើងនិយាយចាក់រុកបៀតបៀនអ្នកដតីគេឲ្យຕົកហើយមាននារីខ្លះទៅត្រូវគេក្បត់ចិត្តលេបថ្នាំសម្លាប់ខ្លួនលោតទឹកអីជាដើមអញ្ចឹងទៅ ក៏មានតែចឹងឯងញោមដោយសារអីដោយសារតែយើងមិនបាននៅព្រះវិន័យហ្នឹងជាគ្រឿងទូលមានជាគ្រឿងអប់រំហើយចឹងវិន័យហ្នឹងសំខាន់ណាស់ញោមញាតជាពុទ្ធបរិស័ទយើងត្រូវរក្សានៅសុជីវធម៌ត្រូវរក្សានៅសិលធម៌ត្រូវរក្សានៃគុណធម៌ឃើញទេគុណធម៌របស់មនុស្សហ្នឹងគឺពិសេសណាស់ញោម សំខាន់គឺយើងចេះឲ្យ តម្លៃគ្នាដោយអូនម្ចាស់បានសម្ដែងជាខាងដើមបើសិនជាញោមនឹងឲ្យតម្លៃប្តីប្តីនឹងឲ្យតម្លៃភរិយាទៅវិញទៅមកមានទទួលគ្នាណាមិនមែនមែនយើងគ្រប់គ្នាអាម៉មតែយើងវាអត់ស្ដាប់គ្នានឹងបានតែវាទាស់គ្នាហ្នឹងណា ហើយចឹងបានជាព្រះសម្មាសម្ពុទ្ធឲ្យយើងនឹងឯងយកវិន័យនឹងជាគ្រឿងទូលមាននេះកណ្ណាម្ចាស់ដែលលោកបានសម្ដែងអប់រំនឹងទៅតាមផ្លូវវិចារណាញោមអញ្ចឹងយើងបានពាក្យចាស់មួយទៀតលោកថា មុនទូលមានអ្នកដតីប្រដៅអ្នកដតីឲ្យคล้ายជាបុគ្គលដ៏ប្រសើរតើអ្នកបានកលាស់អណ្ដាតហ្នឹងឲ្យបាន3ដងហើយឬនៅញោមមុននិយាយកាន់ទៅបុគ្គលដតីដែល កលាស់អណ្ដាតហ្នឹងឲ្យបាន3ដងហ៎ ដែលទេញោមអត់ដែលទេណាតែនឹកឃើញនិយាយតែមកមិនដឹងពីណាមកទេញោមវាបែកអញ្ចឹងអញ្ចឹងបានថាបើសិនជាយើងនិយាយសុខជាហេតុឲ្យយើងបានសុខនិយាយឲ្យយើងទុកជាហេតុឲ្យយើងបាននៅសក្តីទុកនិយាយឲ្យគេបែកបាក់ជាហេតុឲ្យគេបែកបាក់និយាយឲ្យគេព្រាត់ប្រាសជាហេតុឲ្យគេព្រាត់ប្រាសនិយាយឲ្យគេស្លាប់គឺគេស្លាប់ហើយ និងសម្ដីយើងហ្នឹងអញ្ចឹងបានព្រះសម្មាសម្ពុទ្ធឲ្យយើងហ្នឹងចេះប្រើទៅពាក្យណាដែលឲ្យល្អជាគ្រឿងទូលមានជាហេតុឲ្យយើងបាននៅសេចក្តីសុខគ្រប់គ្នានឹងទី2ហើយទី3ហ្នឹងគឺសុខឬទុកហ្នឹងក៏នៅលើផ្លូវចិត្តញោមចិត្តយើងហ្នឹងណា អញ្ចឹងចិត្តយើងនឹងវាពិបាកណាស់ញោមញាតពុទ្ធបរិស័ទចឹងបានថាវិន័យហ្នឹងលោកអត់មានសំដែងទៅដល់ផ្លូវចិត្តទេលោកសំដែងតែផ្លូវកាយមួយផ្លូវវិចារហ្នឹងពីរហេតុអីបានវិន័យហ្នឹងលោកអត់មានចូលទៅអប់រំចិត្តព្រោះចិត្តងាយអប់រំទេញោមញាតពុទ្ធបរិស័ទកំពុងស្ដាប់ធម៌អីចឹងកូនឯងនៅផ្ទះអីមិនដឹងបាយមិនដឹងដាក់គោដាក់ក្រោលមិនដឹងអត់ទេលោកទេសយូរម្លេះបើអខោនគេ អោមរោងឥឡូវហើយអញ្ចឹងអត់អីយាយនៅរោងហ្នឹងអត់ទេណាណែអាត្មាខ្លាចតែខោនរោគ្របដុងបាត់ពីរោងអស់នៅ3អង្គវហើយញោមហ្នឹងហើយអញ្ចឹងពិបាកណាស់ចឹងបានថាវិន័យហ្នឹងវាអត់សំដៅទៅដល់ផ្លូវចិត្តហ្នឹងទេប៉ុន្តែបើសិនជា3ហ្នឹងយើងចេះប្រើបានល្អ ញោមប្រុសស្រីរមែងបានសុខមិនតែញោមទេសូមបីតែអ្នកបួសហ្នឹងក៏បាននៅសក្តីសុខពូវិន័យលោកចែកមានពីរទី1គេហិវិន័យទី3នឹងឯងគឺបព្វជិតវិន័យគេហិវិន័យវិន័យរបស់លោកយាយលោកតាអ្នកគ្រប់គ្រងផ្ទះហ្នឹងត្រូវមានសិល5ឬមានកម្មបត្តិ10ដែលជាគ្រឹះសម្រាប់យើងទាំងអស់ ឲ្យคล้ายជាបុគ្គលដ៏ប្រសើរคล้ายជាបុគ្គលដ៏ល្អអញ្ចឹងយើងចង់คล้ายជាបុគ្គលដ៏ល្អលុះត្រាតែយើងគ្រប់គ្នាហ្នឹងរស់នៅមាននៅវិន័យហ្នឹងទើបបានសុខបាននៅសក្តីចម្រើនសូមអនុមោទនីចឹងការសំដែងនៅបទព្រះវិន័យគឺប៉ុណ្ណេះចាស់ក៏បែបភៈរតៈព្រះនេកថេស្វតជីរីនៅបទព្រះវិន័យឲ្យបាន រលាក់រលែងចែកសម្លេងគ្រប់គ្រប់ព្រះអង្គទៅអងនមោអូនតាសា ចឹងការចាប់នៅការអានត្រៃនឹងទៅគឺដល់កម្ពីព្រះសោតអញ្ចឹងកម្ពីព្រះសោតនេះគឺខ្ញុំកណ្ដាជាព្រះរាយកាស្តាប់នឹងជាខាងដើមចង់សាក់សួរឲ្យអនន្តនឹងសំដែងថាពាក្យថាប្រសោតប្រសោតនឹងមានន័យមានសក្តីនឹងដូចម្ដេច ហើយប្រសូតនេះចែកចេញជាកម្ពីមានប្រមាណព្រះកម្ពីហើយបើសិនជាចែកចេញជានិកាយមានប្រមាណនិកាយចឹងចូលឲ្យអនន្តអង្គាយពាក្យថាប្រសោតនេះដើម្បីឲ្យញោមញាតជា ពុទ្ធបរិស័ទបានសន្តាប់ផងមើលសូមរតនានិមន្តវិសិជ្ជនីបាទសូមអនុមោទនា អ្នកមត្ថរតនតយស័កទូលបង្គំខ្ញុំបកណាសុំនមស្ការថ្វាយបង្គំប្រជុំ3បត្រៃរដ្ឋដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាកោតក្រែងសពសពកាលទាំងពួងខ្ញុំ ប្រករុណាសូមថ្វាយបង្គំចំពោះព្រះអង្គគ្រូព្រះអរិយកាសពដែលជាធម្មាធិបតី ក្នុងការ សម្ដែងពធទេសនាបច្ឆាវិសច្ចនីក្រេ3ដោយសេចក្តីគោរពជ្រះថ្លា ថ្វាយបង្គំចំពោះ លោកម្ចាស់ព្រះមហាឧបល័យដោយសេចក្តីជ្រះថ្លាថ្វាយបង្គំចំពោះព្រះនិកថែគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លានិង ចម្រើនពរញាតញោមពុទ្ធបរិស័ទញោមញាតដែលបានអង្គុយត្រង់ត្រាប់ស្ដាប់ពធទេសនានៃវេលាគ្រាឱកាសនេះដោយសេចក្តីរាប់អានចម្រើនពរដល់លោកអាចារ្យគ្រប់រូបជាពិសេសចម្រើនពរដល់ធានាធិបតីសម័យម្ចាស់ប៉ុន សូមទទួលការរាប់អានពេលអាត្មាភាព ដោយសេចក្តីស្រឡាញ់រាប់អានក្នុងព្រះធម៌កម្មវិធីបន់ក្នុងវេលាឱកាសនេះគឺ ជាកម្មវិធីបន់ជាបណ្ណកិច្ចរបស់ឧបាសិកាសាន់ម៉ៅដែល ធ្វើមរណកាលក្នុងជំនុំអាយុ79នៅនាភូមិអង្គឃុំរុងរឿងស្រុកថ្ពងខេត្តកំពង់ស្ពឺអាត្មាភាពក៏បានទទួលភារៈ ជាអ្នកសម្ដែងតាមការរតនានិមន្តរបស់ធានាធិបតី